សួរអំពីកូនដែលចិញ្ចឹមឪពុកម្ដាយមាន ពាក្យសម្ដីអាក្រក់ឪពុកម្ដាយក៏ខឹងចេញពីផ្ទះទៅតើកូននឹងមានទោសយ៉ាងណាអឺទោសយ៉ាងណា កំណត់មិនបាន ទេបើមិនដឹងថាឪពុកម្ដាយនឹងជាបុគ្គលលំបាកឬក៏មកពីកូនលំបាកពីព្រោះបុគ្គលមានកិលេសមានទោសដូចគ្នា ការដែលឪពុកម្ដាយចេញពីផ្ទះខ្លះហ្នឹងมันប្រកាសថាមកពីកូនខុសទេជួនកាលឪពុកម្ដាយខ្លាំងធ្វើអំពើអាវ៉ាសែផឹកស្រាលេងលបែងអីចឹងទៅទាលុយកូនកូនមិនអោយខឹងក៏ចេញពីផ្ទះទៅអាហ្នឹងវាមិនមែនជាទោសរបស់កូនទេទោសរបស់គាត់វាអាចក្នុងករណីហ្នឹងចឹងបានស្មានថាទោសរបស់នរណាពិតប្រកបហ្នឹងវាមិនដឹងទេណាសំណួរហ្នឹងនៅក្នុងលក្ខណៈ សាធារណៈនៅឡើយមិនតាន់ដឹងថានរណាមានទោសជាងនរណាទេណាហើយម្យ៉ាងទៀតការសម្រេចចិត្តចេញពីផ្ទះហ្នឹងមិនដឹងថាកូននឹងអាក្រក់ប៉ុណ្ណាដែរហើយទោសកម្រិតណាក៏ថាមិនបានក៏ប៉ុន្តែ ប្រសិន បើទោសកំណត់បានវាទល់តែអនន្តរិយកម្មបានកំណត់បានឧទាហរណ៍ថាកូននឹងសម្លាប់ឪពុកសម្លាប់ម្ដាយនឹងថាបានណា ទោសនឹងដល់អនន្តរិយកម្មនឹងដាក់ថាច្បាស់ចឹងតែម្ដងតែបើខុសពីហ្នឹងมันมันអាចព្យាករបានទេបាទតែច្រើនគ្រាន់តែថាបើឪពុកម្ដាយនឹងគាត់មានគុណធម៌ច្រើន ហើយកូននឹងប្រមាថច្រើន ពីនឹងគឺទោសធ្ងន់ណាធ្ងន់នឹងធ្ងន់កម្រិតណាក៏យើងមិនអាចថាបានទៀតបន្ទោសនឹងវាធ្ងន់ តែក៏មិនទៀងប្រកាសថាពិតជាទៅនរកទេពីព្រោះមិនមែនជាអនន្តរយកម្មប្រសិនបកូននឹងអាចសុំកមាទោសនៅក្នុងសំណួរនេះអឺខ្ញុំសួរសួរថាតើមានវិធីផ្សះផ្សាបែបណា វិធីផ្សះផ្សាបែបណាវាទល់តែដឹងស្ថានភាពណាខ្ញុំដឹងស្ថានភាពថាតើការវិវាទគ្នានឹងវាមានកម្រិតណាចឹងណាវាទល់តែដឹងចឹងដែរ តើការវិវាទហ្នឹងវាមានកម្រិតណាបុគ្គលលិកលក្ខណៈនៃបុគ្គលទាំងពីរហ្នឹងមានសភាពបែបណាដូចពេទ្យអញ្ចឹងមុននឹងព្យាបាលបានឬអត់ហ្នឹងมันអាចសួរពីចម្ងាយថាអឺឈឺចេះចេះចេះចេះហើយដាក់ព្យាបាលបានអត់ស្មានបាន តែឲ្យប្រកាសមិនប្រកាសទេ សំខាន់វាទៅពិនិត្យដឹងមេរោគដឹងរែងសមុទ្ឋានរបស់ វាទៅបានអាច វ័យតម្លៃបានជំងឺនេះអាចជាជំងឺនេះអាចមិនជា វាទល់តែអាស្រ័យប្រដាប់ពិសោធន៍យ៉ាងណាមិញយើងឲ្យយោបល់ទៅលើការផ្សះផ្សាប៉ុន្តែយើងមិនដឹង ថាកម្រិត នៃការទាស់គ្នានឹងវាប៉ុណ្ណាទេថាទៅវាបានតែត្រឹមថាប៉ុន្តែតើអ្នកទាំងពីរនឹងមានចេតនាចង់ត្រូវវិញឬអត់ណាតើតើមានចេតនាចង់ត្រូវគ្នាដែរឬអត់ បើជាមនុស្សដែលអត់មានចេតនាត្រូវគ្នាទេទោះបីផ្សះផ្សាដោយវិធីណាក៏មិនអាចដែរដូចអ្នកជំងឺចឹងពេទ្យព្យាបាលតើមនុស្សនឹងចង់រស់ដែរឬអត់តែបើមនុស្សនឹងឲ្យទៅដឹងខ្លួនគិតទៅលេបថ្នាំបន្ថែមសម្រាប់ខ្លួន ពេទ្យមិនអាចទេនឹងចឹងចឹងរឿងនេះគឺថា បើនិយាយពីការផ្សះផ្សាខ្មែរអាចនិយាយបានថាយើងជាកូនឋានៈទុនទៀបយើងដាក់ខ្លួនបន្តិចមកណាយើងទៅគោរពទៅថ្វាយគុំគាត់ទៅសុំកម្មាទោសគាត់អីចឹងទៅនឹងជាវិធីដែលធ្វើប៉ុន្តែដូចអាថានឹងមិនដឹងថាបុគ្គលិកលក្ខណៈនៃអ្នកទាំងពីរនឹងយ៉ាងណាទេវាដឹងមិនច្បាស់ប៉ុន្តែវិធីសាស្ត្រវាមានប៉ុណ្ណឹងជាធម្មតា អ្នកដែលមានអាយុចាស់ មិនងាយអីត្រូវសុំស្ទោសអ្នកក្មេងទេវាត្រូវតែក្មេងនឹងឯងដាក់មានអ្នកចុះគ្រប់ចានបន្តិចទៅវអគាត់ទៅដូចពាក្យធ្លាប់និយាយថា ទឹកហូររិចរិចលេងអីរិចថ្ម ស្ដាប់ពាក្យអង្វរលេងអីអាណិតនោះមនុស្សមានបេះដូងបាទនឹងចឹងប៉ុន្តែដោយថ្មថាអញ្ចឹងមិនដឹងថាបុគ្គលិកលក្ខណៈរបស់ឪពុកម្ដាយនឹងជាបុគ្គលបែបណាណា ចង្កាលខឹងក្រំតែថាកូននឹងយល់មិនដូច ខ្លួនឬក៏ធ្វើមិនដូចខ្លួនជួនកាលត្រឹមតែរឿងសាសនា ខុសគ្នាអីចឹងទៅក៏ខឹងអីចឹងទៅពិបាកដែររឿងហ្នឹងចឹងណាហើយញោមសួរទៀតថាកូន ស្លាប់មុនអត់បានសំទោសអីចឹងទៅតើមានវិធីធ្វើយ៉ាងណាវានៅតែអឺស្លាប់អីចប់ហើយមិនដឹងធ្វើយ៉ាងម៉េចញោម តែស្លាប់ហើយចប់ហើយរឿងដែលកែអាចកែបានហ្នឹងវាទល់នៅរស់ហ្នឹងសុំទោសសុំអីចឹងទៅបានបានតែស្លាប់ហើយចប់ហើយទោសប៉ុណ្ណាគឺប៉ុណ្ណឹងហើយវាអត់មាន វិធីអីកែខៃទេចប់ហើយវាអត់មានចប់ទេដូចជាអឺទីហោដូចជាគុលដែលដែលអស់អំណាចទៅចឹងដូចពលពតអីចឹងយើងមើលតើគាត់ត្រូវកែឆ្នៃយ៉ាងម៉េចឲ្យវាល្អវិញកែមិនកើតវាអស់ពេលកែដល់ហើយ ចប់ជីវិតដែរមកខ្លាយជាអ្នកដឹកនាំលំអ ដើម្បីឲ្យកុំឲ្យគាត់បាបច្រើនពេកពីព្រោះសម្លាប់អីបើសម្លាប់រួចហើយអញ្ចឹងចង់កែវាពេលនៅពេលមិនតន់ស្លាប់នោះដែលកែបាន អាចផ្ដល់អីមកវិញមកស្លាប់ទៅវាចប់ត្រឹមកែលែងបានណាហើយពុកម្ដាយអាចត្រឹមធ្វើបន់ធ្វើទានអីហ្នឹងប៉ុន្តែបើទោសខ្លាំងពេកកូនហ្នឹងក៏មិនអាចទទួលបានដែរ នឹងចឹងហើយអឺអឺអាត្មាបកបន្តិចបន្តិចសិនហើយយើងមកសរុបចុះបើឪពុកម្ដាយធ្វើកុសចំពោះកូនវិញតើយ៉ាងណាកំហុសហ្នឹងដូចតែគ្នាទេបើតែសិនបើឪពុកម្ដាយហ្នឹងឧទាហរណ៍កូនជាអ្នកមានធម៌ល្អមានសមាធិហើយឪពុកម្ដាយហ្នឹងជាមនុស្សគិតខុសហើយ ទៅប្រកាន់ដែលកូនគិតត្រូវនឹងថាថាវាខុសទៅវិញហើយក៏ចោតប្រកាន់ដោយការផ្សេងផ្សេង ថាកូនរមិលគុណអីចឹងទៅអ្នកខ្លះចឹងឪពុកម្ដាយខ្លះចង់តែផឹកស្រាដល់កូនមិនទិញស្រាឲ្យថាកូននឹងខុសកូននឹងវារមិលគុណដោយសារតែមិនទិញស្រាឲ្យខ្លួនឯងផឹកទាលុយកូនមិនចេះចាប់មិនចេះហើយទៅលេងតបែងដើរជុលមន់ដល់កូនមិនឲ្យថាកូនរមិលគុណវាមិនមែនអញ្ចឹងទេ បាទរឿងរឿងពាក្យថារមិលគុណមិនរមិលគុណហ្នឹងគុណគឺស្អីគុណគឺសេចក្តីល្អដែលគេតបគុណហ្នឹងគឺតបសេចក្តីល្អមិនមែនតែយើងធ្វើអាក្រក់ផងអត់ចេះឲ្យគេសងមិនគឺឲ្យគេសងអាកន្លែងល្អណាឲ្យគេតបអាកន្លែងល្អតបអាកន្លែងគិតត្រូវហ្នឹងហើយដែលហៅថាតបគុណដល់យើងធ្វើអាក្រក់ចេះតែឲ្យគេគ្រប់គ្រងមិនមិនមែនអញ្ចឹងទេ ប៉ុន្តែញោមសួរថាចុះបើពុកធ្វើខុសចំពោះកូនរហូតដល់បណ្ដេញកូនចេញវាមិនថាវាខុសដូចតែគ្នានឹងណាញោមខុសដូចតែគ្នានឹងណាប៉ុន្តែយើងត្រូវដឹងទៀតថាបុគ្គលិកលក្ខណៈកូននឹងវាមិនបើកូននឹងប្រព្រឹត្តខុសសិលធម៌កូននឹងបំផ្លាញសង្គមឬក៏ធ្វើខុសធម៌របស់មនុស្សប្រព្រឹត្តអាក្រក់អបាយមុខអវាសែអានឹងគាត់ ទូនមានមិនស្ដាប់អីចឹងគាត់បណ្ដេញចឹងអាហ្នឹងវាជារឿងពីនៃកូនហ្នឹងវាមិនមែនតែឲ្យតែបណ្ដេញវាសិតតែអាក្រក់ទេឬរហូតកូននៅមិនបានសិតតែអាក្រក់ទេសំខាន់តែតើផ្លូវកូនដើរហ្នឹងខុសឬត្រូវហ្នឹងហើយមិនប្រកាសថាឲ្យតែកូនចេញពីផ្ទះហ្នឹងវាសិតតែខុសទេជាងកាលអាចកូននឹងគិតឃើញរឿងអ្វីមួយ ដែលប្រសើរជាងនៅក្នុងនឹងឧទាហរណ៍ដូចព្រះសម្មាសម្ពុទ្ធមិនចេញពីផ្ទះ ចេញពីផ្ទះតាហើយបងប្អូនព្រះសិរីបុណ្យសើរត់ចេញពីផ្ទះហ្នឹងអស់ដោយសារយ៉ាងម៉េចដោយសារម៉ែកាន់សាសនាខុសកាន់ព្រំម៉ែសាសនាគេនេះតាំងពីព្រះសិរីបុត្រហើយអឺបបួលម៉ែឲ្យយល់ដឹងពីពុទ្ធសាសនាហ្នឹងអត់បានអញ្ចឹងព្រះសិរីបុត្រដឹងមុនគេប្រាប់បងប្អូនលោបចេញស្ងាត់ស្ងាត់អញ្ចឹងបានថាអឺ បញ្ហាយើងយើងមើលពីចម្ងាយវាអត់ដឹងហើយឃើញឲ្យតែឃើញគេចេញពីផ្ទះសិតតែខុសមិនមែនទេត្រូវមើលផ្លូវគេដើរទៅខុសឬត្រូវខុសឬត្រូវ គឺនៅលើផ្លូវដើរចឹងណាគឺនៅលើផ្លូវដើរអាត្មានិយាយឲ្យហួសសំណួរញោមបន្តិចព្រោះញោមសួរតែរឿងវិវាទនេះបើអាត្មាឆ្លើយឲ្យវាវាច្រើនបន្តិចទៅទៀតទៅពួកយើងកាយយើងគិតថាកូនណាក៏ដោយឲ្យចេញពីផ្ទះអាក្រក់ទាំងអស់វាមិនមែនទេអាក្រក់នឹងជួនកាលផ្លូវដើរនៃផ្ទះនឹងវាអត់ត្រូវ បានគ្នាវាអត់មានសេរីភាពបានទៅរកផ្លូវដើរផ្សេងឧទាហរណ៍បើសិនជាការចេញសិទ្ធិការខុសពូជសេរីបុតខុសទាំងអស់បងប្អូនលោកប្រមាណអ្នកសិទ្ធិរត់ចេញពីផ្ទះទាំងអស់ណាឯកផ្ដាំទៀតប្អូនណា ចង់បួសឲ្យផ្ដាំពិខុសង្ឃក្នុងសាសនានឹងថាបើឲ្យឲ្យតែប្អូនរបស់លោក ចេញបួសគឺឲ្យបួសចាស់លោកជាឪពុកម្ដាយព្រោះចាំសុំម៉ែម៉ែមកឲ្យទេគឺរេវតៈណារេវតៈប្អូនពៅលោកហ៎ ដល់តែអឺម្ដាយនឹងខ្លាចកូននឹងរត់ទៅបួសទៅអីបាត់អស់ទៀតក៏តាំងពីអាយុ7ឆ្នាំយូរទៅភ្ជាប់ពាក្យឲ្យហើយជាមួយ នាងកុមារិកាដែលកាន់សាសនាព្រាហ្មណ៍ដូចគ្នានោះកាន់សាសនាព្រហ្មញ្ញដូចគ្នានោះព្រោះខ្លាចខ្លាចណាខ្លាចត្រូវបណ្ដាសាប្រព្រំអីណាណីនោះហើយគិតថាកូនដែលមកតាមពុទ្ធសាសនាសិតតែធ្លាក់នរកអស់ហើយគិតអញ្ចឹង អញ្ចឹងញាតិញោមធ្លាប់ស្ដាប់ហើយរឿងហ្នឹងហ្នឹងរត់ចេញពីផ្ទះដែរដល់ពេលទៅដណ្ដឹងនាងកុមារិកាហ្នឹងជីដូនឲ្យពោថាអឺសូមឲ្យចៅហ្នឹង បានពោដូចយាយអញ្ចឹងណាបានអាយុវែងដូចយាយអញ្ចឹងហើយរាវតៈឆ្ងល់ថាចុះបើអាយុវែងដូចយាយ និយាយអាយុប៉ុន្មាន100ជាងចុះមុំមុំតើរួចអាយុប៉ុណ្ណឹងមុខនៅស្អាតទៀតឬក៏មុខដូចយាយថាដូចតែគ្នាចៅនេះល្ងងណាប៉ុណ្ណឹងមិនដឹងដែរបានរាវតៈនឹងភ្ងាខ្លួនហ្មងថាអូបងបងអញរត់ទៅបួសនឹងដោយសារយល់រឿងនេះហើយលែងសบายតែហ្មងពេលគេជូនមកវិញនឹង ធ្វើបត់ជើងយ៉ាងហ្នឹងម្ដងឆ្ងាយបន្តិចម្ដងឆ្ងាយបន្តិចរត់បាត់ទៅជួបភិក្ខុសង្ឃនៅក្នុងព្រៃ សំបួសបួសវិខសង្ឃថាយើងមិនអាចបំបួសអ្នកណាដែលមេដាបេដាមិនអនុញ្ញាតទេដល់ចឹងទៅលេវតៈស្រែកថាចោចោចោហីណ៎ណាចោលោកម្ចាស់គ្រប់អង្គនឹងចោហីអាត្មាទៅលួចអីពីណាលួចភេទកណាកណាត្រូវបានបួសលោកម្ចាស់មកឲ្យបួសមានន័យថាលួចភេទកណាបានសួរទៅខ្ញុំរេវតៈហើយ ទេសៈជាបងកណាដែលលោកម្ចាស់ហៅថាសរីបុត្រនោះអូបើប្រាប់តាំងពីយូរមានអីសរីបុត្របានផ្ដាំនៅភ្នាក់អាត្មាថាបើខាប្អូនលោកមកបួសឲ្យបួសទៅនឹងចឹងចឹងការចេញពីផ្ទះជួនកាលវាមិនមែនសុទ្ធតែជាការអាក្រក់ទេណាមិនមែនជាការអាក្រក់ទេ សំខាន់គឺផ្លូវដើរនោះត្រូវឬខុសផ្លូវផ្លូវដើរនោះខុសឬត្រូវតែប៉ុណ្្នឹងឯង ផ្លូវត្រូវវាត្រូវអ្នកដែលចេញពីផ្ទះពុតហ្នឹងចេញមុនគេហើយតមកសាវកដូចព្រះសរិបុត្រសិស្សចេញមកកាន់មិននឹងបានឯកភាពពីម៉ែឪផងប៉ុន្តែសំខាន់ដឹងថាផ្លូវហ្នឹងខុសឬត្រូវប៉ុណ្្នឹងឯងរហូតដល់ទីបំផុតកូននឹងមកកាន់ពុទ្ធសាសនាទាំងអស់ចង់បញ្ចប់រហូតដល់ថ្ងៃព្រះសរិបុត្រសុគតបានទៅដឹកនាំម្ដាយបាន កូនតន្ត្រីអត់មានលទ្ធភាពទៅរាជរីបុត្រអាចដឹកនាំបាននឹងចឹងខ្មែរលើករឿងនេះគឺថា ក្រណែប្រៀបធៀបផងដូចភ្ជាប់ទៅនឹងបញ្ហាដែលអាត្មាលើកឡើង ពីខាងដើមចឹងថាមេគីរបស់ព្រះសម្មាសម្ពុទ្ធនេះយកការយល់ដឹងជាសំខាន់សំខាន់ណាស់ការយល់ដឹងឲ្យយើងជ្រើសរើសពុទ្ធព្រះអង្គឲ្យ តម្លៃមនុស្សគ្រប់គ្នាទៅព្រះអង្គប្រើពាក្យថាយើងប្រោសតែអ្នកមានឧបនិស្ស័យ អ្នកណាស្ដាប់ស្ដាប់ទៅណាស្ដាប់ទៅបើគិតថាល្អតែបើមិនស្ដាប់ទេ តថាគតមិនបង្ខំទេអត់មានព្យាយាមអ្នកណាប្រពុតទៅបង្ខំគេទេដូច្នេះចឹងបានជាលោក Einstein អឺកាលណាដែលគេសួរអំពីសាសនាគាត់ចង្អុលបង្ហាញព្រះពុទ្ធសាសនាគាត់ថាក្នុងលោក ប្រសិនបើមាន ការរួបរวมមួយបានទល់តែសាសនាណាស្របតាមធម្មជាតិ តាមយោបល់ខ្ញុំ គឺមានតែព្រះពុទ្ធសាសនា នេះប្រសិនបើ តែបើសាសនាណាប្រកាន់យកគោលការណ៍រៀងខ្លួនគឺត្រូវតែគោរពតាមអញគោរពតាមអញមិនបានទេមនុស្សមានប្រតិកម្មធម្មតាមនុស្សមានប្រតិកម្មទោះបី កាន់ច្រើនក៏ដោយក៏មកក៏គង់មានអ្នកប្រតិកម្មដែរនឹងចឹងហើយគាត់គិតថាសាសនាដែលអាចខ្លះជាសកល មានតែពុទ្ធសាសនា គឺជាអវាទជាសាសនាដែលស្របតាមច្បាប់ធម្មជាតិឲ្យមនុស្សសម្រេចចិត្តដោយខ្លួនឯង នឹងចឹងសរុបសំណួរញោមមកវិញអាត្មាឆ្លើយបានប៉ុន្តែ ការពិតយ៉ាងណាតលតែដឹងកាន់តែច្បាស់អំពីបុគ្គលិកលក្ខណៈនៃកូននិងឪពុកម្ដាយនោះតើស្ថានភាពនោះប្រប៉ុណ្ណាដោយពេទ្យចឹងណាមកលើកឧទាហរណ៍ដោយពេទ្យចឹងថាដើម្បីវិនិច្ឆ័យតើតើវាព្យាបាលបានឬអត់តលតែមាន ការពិនិត្យពិចារណាល្អិតអត់ណាហើយអឺ កូនជាអ្នកធ្វើឲ្យពុកម្ដាយចេញពីផ្ទះវាមានទោសបើកូននឹងមានសេចក្តីប្រមាទហ្នឹងទោសធ្ងន់ណាហើយជាធម្មតាទេនៅជាមួយគ្នា មិនងាយថានណាមិនមានពាក្យអាក្រក់សោះប៉ុន្តែសំខាន់យើងមិនគ្រប់គ្រងសេចក្តីអាក្រក់ហ្នឹងយើងចេះដាក់ខ្លួនមិនទាន់អីយ៉ាបាត់សុំខមាទោសអីចឹងទៅអញ្ចឹងសំខាន់គឺនិយាយគ្នាដូចដូចអាត្មាខ្លួនឯងសួរថាអាត្មាធ្លាប់មានតោះកំណត់គ្នាជាមួយញោមអាត្មាទេថាមាន មិនអត់ទេដែលញាតិញោមថាអាត្មាហ្នឹងកូនល្អហើយប៉ុន្តែអាត្មាមានប៉ុន្តែមានវាមិនដល់ថ្នាក់ស្ដីថាឲ្យអីទៅគ្រាន់តែខ្វែងកំណត់គ្នាបន្តិចមកលើកលើកឧទាហរណ៍ដូចជាអឺឆ្នាំមុននឹងញោមស្លាប់2ឆ្នាំហើយ2ឆ្នាំនេះ2ឆ្នាំមុនញោមប្រុសស្លាប់នេះអឺអាត្មាទៅពង្រៀន នៅកំពង់ធំហើយញោមប្រុសគាត់នៅផ្ទះ នៅមើលផ្ទះអីចឹងទៅឲ្យញោមស្រីទៅហើយញោមប្រុសគាត់ខំធ្វើការងារផ្ទះសពគ្រប់ទាំងអស់ដោយគាត់ត្រៀមខ្លួនថាពេលខែកឋិនហ្នឹងគាត់នឹងជូនអាត្មាដើរគ្រប់ទីកន្លែងហើយបានអាត្មាចិត្តតែគិតថាឲ្យញោមបើកឡានទៅជួនកាលខ្លាចវាមានការប៉ះពាល់អីចឹងទៅគិតល្អទេប៉ុន្តែត្រង់តែមិនយល់កំណត់គ្នា ទៅទេទៅគាត់មកថាញោមអីថ្មគិតថាចង់ជួលគេបើកណាញោមញោមសម្រាប់គឺថាញោមជាអ្នកជិះក៏បាន ទៅបនទៅទៀនហ្នឹងគាត់រៀងអន់ចិត្តបន្តិចគាត់ថាខំត្រៀមថាបើក នឹងហើយតែឥឡូវមិនអោយបើកក៏មិនអីដែរមកគាត់ស្ដាប់សោនគាត់គាត់ដូចរៀងអន់ចិត្តគាត់មិនថាគាត់ថាមិនអីទេជួលក៏ជួលដែរ ហើយបានអាត្មាថាចេញញោមខឹងអាត្មាដែលអាត្មាធ្វើអញ្ចឹងតែទៅខឹងអីបើសម្រេចហើយហើយហ្នឹងបាទថាមូលហេតុដែលអាត្មាអឺមិនចង់ឲ្យញោមបើកហ្នឹងគិតថាខ្លាចវាមានបញ្ហាប៉ះពីអីទៅវាពិបាកគាត់សើចគាត់ថា សំដែងអភិធម្មនិយាយទៅពីហេតុបច្ច័យហេតុបច្ច័យមកងាប់ទៅណាក៏ងាប់ដែរតែមកនិយាយចឹងដូចអត់ចេះធัวសោះហើយនេះថាឲ្យស្មាវិញអឺចឹងវាញោមចង់បើកអឺអត់អីចាំមកប្រាប់គេវិញទេកុំប្រាប់គេនិយាយកុំអោយត្រឡប់ត្រលិនមកថា ម៉ែកាន់ប្រាប់អ្នកជួលទេមិនតាន់ប្រាប់តកងឡាននោះទេកាន់ប្រាប់អ្នកមេសាលាស្ទូងហ្នឹងគាត់ប្រាប់រឿងហ្នឹងប៉ុន្តែមិនតាន់បានទៅជួលគេណាគាត់ថាអត់ទៅអត់ទៅដឹងតែដឹងតែញោមរៀងអត់ចិត្តទេដឹងមកផ្សះផ្សាមិនទេធម្មតាកូនបន្ទន់អិរិយាបថតែបន្តិចអត់អីអាត្មាសួរញោមក៏ឆ្លើយញោមអាត្មាហៅ3ដងដោយ ពាក្យទន់ភ្លន់ជាមួយគាត់ ចុងក្រោយគាត់ថាញោមអត់មានខឹងឯងមិញរៀងអន់ចិត្តបន្តិចមែនប៉ុន្តែថាអត់ទៅឯងខ្ជិលទៅបានអាត្មានៅថាបើញោមអត់មកអាត្មានៅតែគិតថាញោមអន់ចិត្តចឹងកុំគិតចឹងឯងញោមឈប់ខឹងឈប់អីនឹងនិយាយតាមទូរស័ព្ទដល់ពេលអាត្មាហៅគាត់បីដងចឹងថាញោមញោមកណាចុះឃើញឪកូនយើងទៅញោមឯងអើចុះឪកូនយើងទៅមានអ្នកដតីណា អញ្ចឹងអូកូនយើងតែនិយាយអីឲ្យប្រកាន់អត់នេះអានឹងដូចមិនមែនអូកូនទេហើយបានគាត់សើអញ្ចឹងដល់ញោមទៅបានជឿថាញោមអត់ខឹងទេអូហ្នឹងហើយបាទជឿចឹងបានគាត់មកណែសំខាន់គឺនិយាយគ្នានឹងឯងណាមិនមែនថាមិនធ្លាប់ ទាស់កំណត់គ្នាទេប៉ុន្តែសំខាន់គឺបុគ្គលិកលក្ខណៈនៃបុគ្គលម្នាក់ម្នាក់ហ្នឹងមិនប្រកាន់រៀងខ្លួនអត់នឹងចឹងនិយាយពីខ្លួនឯងទៅចោះ ហើយសំណួរញោមអឺស្រងឯងសួរអំពីបញ្ញខណ្ឌហើយនិងសង្ខារខណ្ឌខុសគ្នាយ៉ាងណាសង្ខារខណ្ឌគឺជាខណ្ឌមួយ ក្នុងបណ្ដាខណ្ឌទាំង5បាទនៅក្នុង សំណុំជីវិតយើងហ្នឹងគឺមានខណ្ឌ5រូបខណ្ឌបានដល់រូប28ណាហើយវេទនាខណ្ឌបានដល់វេទនាចេតសិក1 សញ្ញាខណ្ឌបានដល់សញ្ញាចេតសិក1ហើយនិងសង្ខារខណ្ឌបានដល់ចេតសិក50ដែលនៅសល់អូចេតសិកទាំងអស់52យើងដក2មកធ្វើខណ្ឌ2មកវេទនានិងសញ្ញានេះហើយនឹងចិត្តទាំងអស់ជាវិញ្ញាណខណ្ឌណាសូមអត់ទោសក្អកច្រើនទៀតបាទមានពាក្យដែល ច្រឡំច្រឡំគ្នាបាទមានពាក្យ សង្ខារខណ្ឌសង្ខារធัวសង្កតធัวអញ្ចឹងខ្ញុំសួរដល់ហ្នឹងមិនមកឆ្លើយទៅឲ្យបានចេះកាន់តែច្រើនអឺបើច្រឡំគឺច្រឡំសង្ខារខណ្ឌនិងសង្ខារធัวហ្នឹងច្រឡំជាងបញ្ញខណ្ឌនិងសង្ខារខណ្ឌសង្ខារខណ្ឌអឺគឺជាខណ្ឌមួយក្នុងបណ្ដាខណ្ឌ5ហើយដល់ទៅសង្ខារធัวគឺសង្ខាបញ្ញខណ្ឌទាំងអស់សុទ្ធតែជាសង្ខារធัว មានន័យថាជាធម្មជាតិនៃការរលត់រូបក៏ការរលត់វេទនាក៏ការរលត់សញ្ញាក៏ការរលត់អឺហើយសង្ខារខណ្ឌហ្នឹងក៏ការរលត់វិញ្ញាណក៏ការរលត់ទៅធัวទាំងអស់ហ្នឹងជាសង្ខារធัวមួយទៀតច្រឡំគ្នាដែរសង្កតធัวសង្កតធัวហ្នឹងមានន័យថាធัวដែលមានបច្ច័យតតែងគឺបញ្ញខណ្ឌនឹងឯងកើតឡើងមិនកើតឯងទេទល់តែមាន បច្ច័យរបស់វាទើបកើតឡើងណា ណាអញ្ចឹងកាលណានិយាយថាសង្កតធัวមានន័យថាធัวដែលកើតឡើងដោយមានបច្ច័យតតែងគឺបានដល់បញ្ញខណ្ឌនឹងឯងនឹងចឹងនឹងគ្រាន់តែបន្ថែមទៅនៅក្នុង សំណួរនឹងហើយសំណួររបស់ញោមសុភាពពេជ្រនិស័យសួរថាបើអ្វីអ្វីវាមាន ត្រឹមតែធាត4 មិនមែនសត្វមិនមែនបុគ្គលសោះអញ្ចឹងស្លាប់ទៅវាបែកធ្លាយទៅជាដីទឹកភ្លើងខ្យល់វិញអញ្ចឹងតើមាននរណា ទៅទទួលវិបាកទទួលផលនោះនឹងហើយជារឿងអាចកំបាំងដែល បើមិនត្រាស់ដឹងនៅសច្ចធម៌ទេវែកញែកទៅនឹងមិនច្បាស់ហើយបើមិនច្បាស់កន្លែងដែលអត់ខ្លួននឹងទេ ធម្មកថាទាំងឡាយមិនឈ្មោះថាធម្មកថាទេ អ្នកដែលឈ្មោះថាចេះទេសនាពិតប្រកបនៅក្នុងសាសនានេះដែល លោកហៅថាជាព្រះធម្មកថាទល់តែជាអភិធម្មបាទឆ្លៀសក្នុងអភិធម្មទៅឈ្មោះថាធម្មកថាក្រៅពីនេះទោះបីនិយាយពោលធัวបយេបយលខ្លះខ្លះក៏មិនឈ្មោះថាជាបឋមកថាដែរនឹងអត្តកថាអត្តសាលីនីណែនចឹងតែម្ដងព្រោះថាពិតណាស់ទោះបីជាបុគ្គលចេះ លើកធัวលើកគាថា លើកស្អីស្អីមកសំដែងចឹងមែនប៉ុន្តែបើមិនច្បាស់លាស់នៅក្នុងព្រះអភិធម្មទេ មិនបានឈ្មោះថាជាព្រះធម្មកថាទេប្រហែលដូច្នោះទើបព្រះអង្គត្រាស់ថាមោគលានពោល្អហើយដែលព្រះមោគលានពោល្អត្រង់ដែលលោក ច្បាស់នៅក្នុងព្រះវិធម្មនឹងឯងនឹងដូច្នេះការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធនឹងអាចមានពន្លឺថាវាល្អឥតខ្ចោះនឹងគឺត្រង់ដែលចូលទៅដល់សច្ចធម៌ហើយសច្ចធម៌ត្រូវ យកវិជាអភិធម្មនឹងឯងយកទៅវិនិច្ឆ័យបានបានពាក្យប៉ុនសំនួននេះអាត្មាត្រូវនិយាយអំពីសច្ចៈ2សច្ចៈមាន2គឺសមតិសច្ចៈហើយនិងបរមត្តសច្ចៈបរមត្តសច្ចៈនឹងអង់គ្លេសហៅថា ultimate reality វាវាសច្ចៈវាសច្ចៈហើយពិតប្រកបដល់វត្ថុធាតុដើមតែម្ដង ហ្នឹងហើយអឺថ្មបយលងាយងាយស្ដាប់សិនតាមពិតអត្តាប្រែតែខ្លួនណាអត្តាប្រែតែខ្លួន សំណួរហ្នឹងដូចជាប្រសងអង្គណាសួរថ្ងៃមុនដែរដល់តែអនត្តាមិនមែនខ្លួនតើវាប្រឆាំងគ្នាទេពាក្យហ្នឹងអត្តាប្រែតែខ្លួន ហើយយើងប្រើពាក្យជាសព្វនាមយកមកប្រើខ្ញុំ គេឯងសពគ្រប់ណាខ្ញុំបើមិនមែនខ្ញុំនរណា កាលណាយើង និយាយថាខ្ញុំ គឺនិយាយដោយអត្តាឬថាដោយការសន្មត់ណាសំកាត់ថាខ្ញុំក៏ប៉ុន្តែនិយាយទៅដល់អនត្តា គឺនិយាយទៅដល់បរមត្តធម៌ជាសច្ចធម៌អាត្មាឧទាហរណ៍ វត្ថុដែលជាអនត្តាហើយនិងអត្តានោះតែមួយទេប៉ុន្តែសំខាន់លើការប្រកាន់និងការយល់ដឹងឯនោះតែជាការខុសឧទាហរណ៍អឺយើងធ្វើធោផ្កាមួយ យើងហៅថាធោផ្កាខុសឬត្រូវយើងដុតដីធ្វើជាធោផ្កាហើយយើងហៅថាធោផ្កាខ្ញុំទិញធោផ្កាមួយទៅដាក់ផ្កាសួរថាខុសឬត្រូវត្រូវ ព្រោះកំណត់ថានឹងគេហៅថាធូបការប៉ុន្តែបើយើងនិយាយទៅដល់ធាតដើមរបស់វាគឺថានឹងមិនមែនធូបការទេហើយចុះបើមិនមែនធូបស្អីដីតាវត្ថុធាតដើមរបស់វាគឺដីតាណាដីតាឥឡូវបើមិនជឿវាយវាបែកមកស្អីមិនដីប៉ុន្តែដល់វា ប្រមូលផ្ដុំគ្នាជាជារូបរាងយើងសន្មត់ហៅថាធូបការឆ្នាំងចក្រាន យើងហៅបានហៅបានថាជាវត្ថុនេះវត្ថុនោះដូចយើងហៅអញ្ចឹងញោមឈ្មោះអីឈ្មោះកឹមលីឈ្មោះស្រងអីឈ្មោះសុជាតាឈ្មោះអឺព្រះអង្គសវណ្ណដេតឬក៏សភាពពេញនិស័យហៅហ្នឹងសួរតែខុសឬត្រូវត្រូវត្រូវទៅលើការបញ្ញត្តិហៅកុំឲ្យច្រឡំគ្នាប៉ុន្តែ យកទាំងប្រមាណគ្នានឹងយកមកពុះហើយហាន់ជាកង់ជាកង់មានអីលើគ្នាមិនសាច់ឈាមដីទឹកភ្លើងខ្យល់ហ្នឹងប៉ុណ្ណាណាតាមពិតមិនមែនគឹមមលីតាមពិតមិនមែនស្រងឯងមិនមែនអ្នកណាទាំងអស់ណាឥឡូវសាកវះផ្លះយកសាច់យកមុខចេញមើលឲ្យមកឲ្យថាមើលញោមណាមួយ ទុកតែថ្លើមទុកតែបេះដូងទុកតែគ្រឿងក្នុងមើលឲ្យយើងយើងកុំឲ្យឃើញមុខណាវះមុខវះមាត់អីអស់ឲ្យលេងចេញណា មិននិយាយអាក្រក់ស្ដាប់បន្តិចមិនក៏ណាញោមស្ដាប់ធម៌យូរមិនអីទេឲ្យថាមើលណាគេនឹងថាគ្មានណាទេសាច់ម្ដុំហ្នឹងរឿងនឹងអញ្ចឹងតាអញ្ចឹងពាក្យថាអត្តានិងអនត្តាបញ្ញត្តិនិងបរមត្តហ្នឹងវាអត់មានរបស់ពីរទេ គឺរបស់មួយប៉ុន្តែនិយាយយោនីខុសគ្នាអីលើនេះ ញាតិញោមកំពុងស្ដាប់ធัวអាត្មាថាញាតិញោមកំពុងស្ដាប់ធัวអានឹងនិយាយដោយបញ្ញាត្រូវឬខុសត្រូវប៉ុន្តែបើនិយាយដោយបរមត្ថថាអត់មានញាតិញោមអ្នកស្ដាប់ទេអ្វីដែលកំពុងប្រកាសពេលនេះគឺសោតវិញ្ញាណដែលអាស្រ័យនឹងសោតវត្ថុគឺជាញាតិញោមនឹងណាមានសោតវិញ្ញាណកំពុងប្រកាសដែលប៉ះផ្ទុកជាមួយនឹងសម្លេងអាត្មាតាមវិយោធាតនេះតាមអាកាសធាតនេះ តាមពិតអត់មានញាតិញោមណាអ្នកស្ដាប់ទេគ្រាន់តែជាការប៉ះផ្ទុបធាតប៉ុណ្ណោះភាសៈនេះភាសៈគឺការប៉ះផ្ទុបសំឡេងនឹងទៅប៉ះនឹងសតប្រសាទសតប្រសាទក៏ញ័រផ្ទុះចេញនៅសតវិញ្ញាណទទួលសំឡេងនឹងហើយក៏បញ្ជូនទៅតាមទ្វាត្រជានឹង ទៅដល់ហរតីកំណត់ដឹងថាតើពាក្យសម្ដីនឹងមានន័យថាម៉េចជាការធ្វើការរបស់ចិត្តទេតា បើចិត្តអត់ធ្វើការទេគ្មានដឹងរឿងអីទាំងអស់ចិត្តជាស្អីជាធាតចិត្តឥឡូវនឹងជាធាត យើងកុំគិតថាចាំក្រោយស្លាប់ទៅវាមិនខ្មិចកុំតគិតអាហ្នឹងគិតមិនឃើញទេគិតឥឡូវនេះសិនបើគិតឥឡូវនេះឃើញខាងក្រោយអត់បញ្ហាពូវាទៅដល់ណាក៏វាត្រឹមតែធាតអញ្ចឹងធាតមត្តមេវេតាំងណាធាតមត្តមេវេតាំងណាធាតមត្តមេវេតាំងអញ្ចឹងបានជាមុនលោកឆាន់អី លោកពិចារណាថាម៉េចណាយថាបច្ចយ៉ាងប្រវត្តមានាងធាតមត្តមេវេតាំងយតិទាំងបណ្ឌបតតាំងតទុបភុញ្ចកោចពុកកលោធាតមត្តកោនេះសតោនិជីវោសញ្ញោហានបណ្ឌបាតណានេះ ហានបណ្ឌបាតនេះ ក្រំតែជាធាតណាជាធាតណាធាតពិតព្រឹត្តតាមសំគួរដល់បច្ច័យ មានន័យថាវាវាសំគួរទំនុកបំរុងរាងកាយនេះរីឯអាត្មាជាអ្នកបរិភោគប្រើប្រាស់គឺនេះអាត្មាអាត្មានិយាយបញ្ញត្តិអាត្មានឹងគឺសំដៅសំដុំរាងកាយយើងហើយបានបញ្ជាក់ទៅទៀតដល់បរមត្តតែម្ដង ដែលជាអ្នកបរិភោគប្រើប្រាស់នេះក៏ត្រឹមតែជាធាតដល់ត្រឹមតែជាធាតដល់អនត្តាវិញគឺនេះនៅក្នុងនឹងមានពាក្យនឹងប៉ិនសួរថាតើរបស់ ពីរផ្សេងគ្នាទេមិនមែនទេ របស់ទី1ប៉ុន្តែយល់នៃខុសគ្នាគឺត្រង់តែប្រមូលផ្ដុំរបស់នឹងបញ្ញត្តិថាជាបុគ្គលមួយ អាត្មាជាអ្នកបរិភោគប្រើប្រាស់គេនេះអាត្មាដូចថាយើងមានខ្លួនចឹងអាត្មាប៉ុន្តែអាត្មាហ្នឹងតាមពិតនេះសត្វតោមិនមែនសត្វទេនិជីវោមិនមែនជីវៈទេសញ្ញោជារបស់សូនសូនចាក់ខ្លួនអត់មានខ្លួនក្នុងហ្នឹងទេនេះជាការបញ្ញាក់ស្មារតីថាត្រឹមតែជាធាតហ្នឹងណាពាក្យហ្នឹងពីរោះហើយណាញាតិញោមបើសិនជាញាតិញោមស្ដាប់យល់ ហើយបុគ្គលដែលចូលទៅដល់ការបំបែកនៅសេចក្តីប្រកាន់ទាំងឡាយនៅក្នុងជីវិតនេះណាគឺចូលទៅដល់ការបំបែកធាតបញ្ញាចូលទៅជ្រាបគ្រប់ធាតទាំងអស់នឹងឯងឃើញថានៅក្នុងលោកនេះគឺបរតោជារបស់ទុទេរិតតោជារបស់ទំនេបរតោជារបស់ដតីសញ្ញតោជារបស់សូនចាក់ខ្លួននេះ Yeah. ហើយធម៌ដែលព្រោះហ្នឹងស្ដាប់ពីរោះគឺចូលដល់ចំណុចហ្នឹងអាចំណុចដែលអត់ខ្លួនហ្នឹងឯងប៉ុន្តែមុននឹងអត់ខ្លួនហ្នឹងវាត្រូវប្រៀបធៀបជាមួយនឹងខ្លួនហ្នឹងឲ្យយល់ហើយដល់អ្នកមិនយល់បើមិនមែនខ្លួនពីណាបើមិនមែនខ្លួនវៃមកដៃមើលមិនយល់មិនយល់មិនដឹងបញ្យល់ថាម៉េចបើវាអត់យល់ដែរណាអញ្ចឹងបានថាភាសាធัวនេះ គឺជាភាសាមួយវាទល់តែស្ដាប់ច្រើន ស្ដាប់ច្រើនយល់ដឹងកាន់តែច្រើនទៅខិនតែពីរោះហើយដល់ទៅយល់ដល់អនត្តាធัวហើយណាញាតិញោមសាសនាដែលនិយាយថាព្រះនេះជាអ្នកបង្កើតព្រះនេះជាអ្នកដូចខ្សោះអស់លីងតែមកទៅណាវាវាមិនមែនយើងប្រកាន់ថាអូមកពីខ្ញុំកាន់ពុទ្ធសាសនាទៅខ្ញុំអត់ជឿព្រះអ្នកឯងមិនទេការយល់ដឹងទៅឃើញថាធាតដែលកើតឡើងអញ្ចឹងបានអាត្មាបញ្យល់ទៅដល់បងអូនជាទួតមួយអាត្មានេះ គេរៀនចិត្តចប់ដុកទ័រដល់ស្មាពយល់អំពីការបំរែបំរួលធាតុអ្វីអ្វីកើតពីបច្ច័យចេញចេញចេញចេញគឺប្រៀបធៀបទៅពេទ្យយីពពុតដូចពេទ្យចឹងហ្នឹងបានគេភ្ញាក់ខ្លួនគេអញ្ចឹងអ្នកកាន់សាសនាពុទ្ធហងៃមានដឹងអីទេអញ្ចឹងអត់ដឹងពុទ្ធបរិញ្ញាពីអីផងអាហ្នឹងវាអញ្ចឹងណាការគាត់ចូលកាន់ពុទ្ធសាសនាមិនមែនមកកាន់វត្តណាមិនគ្រាន់តែចុះបញ្ជីជាតិថាកាន់ពុទ្ធសាសនាឈ្មោះថាអ្នកបានដល់ឯណា យល់ពីមនុស្សម្នាក់បានច្បាស់គឺទល់តែយល់អំពីចំណេះដឹងរបស់គេគំនិតរបស់គេអានឹងបានឈ្មោះថាច្បាស់ទីខ្មែរប្រើពាក្យធម្មតាចឹងថាស្រឡាញ់មនុស្សម្នាក់គឺត្រូវស្រឡាញ់ដល់វត្ថុបំណងរបស់គេនោះតែគេចង់បានអីមិនមែនស្រឡាញ់ត្រឹមរូបរាងកាយឈ្មោះថាស្រឡាញ់ទេទល់តែយល់ពីអធិស្ស្រ័យហើយស្គាល់មនុស្សម្នាក់បានច្បាស់វាស្គាល់ថាតើគេធ្វើអី ចំណងចំណូលចិត្តអីដោយព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងទៅយោធម្មយ៉ាងបស្សតិសមាំងបស្សតិនៅណាឃើញធัวនៅនឹងឃើញតថាគតហើយបើមកមិនឃើញធัวព្រះអង្គដេញចេញណាដូចវគ្គលិកនឹងមកតែមើលមុខមកធ្វើអីបានប្រយោជន៍ស្អីឃើញត្រឹមតែឃើញនឹងមានបានស្គាល់ប្រពុតអីប្រពុតមិនមែនត្រឹមឃើញដោយភ្នែកទេឃើញប្រពុត ដល់តែបញ្ញាចក្ខុបញ្ញាកខុនឹងគឺត្រង់ដែលថាយកចំណេះដឹងយកទៅស្រូបទាញយកនៅអ្វីដែលព្រះអង្គបានពង្រៀនមកនឹងឲ្យយល់ចូលចិត្ត នោះឯងទៅស្គាល់ពពុទ្ធពិតប្រកបបើញាតញោមយល់នេះសំណួរនេះយល់ថាតើឥឡូវនេះមានខ្ញុំអត់ដោយបញ្ញត្តិមានយើងសន្មត់មកសំណុំខណ្ឌថាមានខ្ញុំកំពុងស្ដាប់ធម៌ខ្ញុំកំពុងស្ដាប់ធម៌ប៉ុន្តែដែលថាมันមានខ្ញុំវិញត្រូវថាมันមានក៏ត្រូវហើយនិយាយដល់ធៀបពីព្រោះ ហេតុដែលនាំឲ្យកើតកុសលអ្វីដែលនាំឲ្យញាតិញោមស្ដាប់ធម៌ពេលនេះដោយមានអធិបាតធម៌ឃើញទេមានឆន្ទៈពេញចិត្តអាឆន្ទៈហ្នឹងមិនមែនយើងទេគឺជាចិត្តសឹកឃើញទេអាហ្នឹងដែលអនត្តាធัวនិយាយផ្សេងផ្សេងហ្នឹងបែងចែកដល់កន្លែងបែងចែកអបើឆន្ទៈនឹងខ្សោយប្រົບសេចក្តីព្យាយាមយើងនិយាយថាខ្ញុំទោះបីយ៉ាងណាក៏ខ្ញុំខំស្ដាប់ឲ្យចប់អាហ្នឹងនិយាយដោយបញ្ញត្តិប៉ុន្តែអាពាក្យថាខំនឹងស្អីគឺវិរិយៈវិរិយៈនឹងជាធัวជាធម្មធាតុឃើញទេ ជាអនត្តាធម៌ប៉ុន្តែដោយសារវាកើតនៅក្នុងសន្តានយើងនេះយើងប្រកាន់ថានឹងជាយើងហ្មងទៅវាមានស្អីផ្សេងអហើយស្ដាប់ហើយមិនយល់យកចិត្តទុកដាក់មិនមិនទៅធ្វើអីផ្សេងខ្ញុំមក ខ្ញុំស្ដាប់ធម៌ម្ដងក្នុងជំនួសចិត្តទុកដាក់ណាខ្ញុំមិនធ្វើនេះធ្វើនោះទេអានឹងយើងថាខ្ញុំត្រូវអត់ត្រូវត្រូវដោយ បញ្ញត្តិថាខ្ញុំមិនមែនអ្នកដទៃប៉ុន្តែជាស្អីដែលយកចិត្តទុកដាក់ហ្នឹងអង្គធោគឺចិត្តៈណាចិត្តៈ ចិត្តៈហ្នឹងគឺការយកចិត្តទុកដាក់ជាធាតជាធាតទៀតហ្នឹងហើយដល់ស្ដាប់យល់យល់លោកខ្ញុំស្ដាប់យល់ខ្ញុំអ្នកយល់ថាអត់ទេអានឹងបញ្ញាទេណាអនត្តាហ្នឹងគឺសំដៅទៅដល់បញ្ញា បញ្ញាមានប៉ុន្តែអត្តាវាអត់មានដល់ពេលចូលទៅដល់ហ្នឹងគឺបញ្ញាមាន បញ្ញាស្អីបញ្ញាគឺធម្មជាតិដែលដឹងនៅសភាវៈធម៌នឹងឯងវាកើតនៅជាមួយដល់ណាធ្វើឲ្យនៅនោះឆ្លាតតែប៉ុណ្្ណឹងឃើញទេធាតនឹងវាអញ្ចឹងធម្មធាតុ ធាតុ18នៅក្នុងខ្លួនយើងហ្នឹងចក្ខុធាតុរូបធាតុចក្ខុវិញ្ញាណធាតុរហូតដល់18គ្រប់ប៉ុណ្ណឹងប៉ុន្តែធាតុផ្សេងផ្សេងគ្នាធាតុភ្នែកធាតុតិចធាតុស្អីស្អីទាំងអស់ហ្នឹងមានយើងណាឥឡូវចង្អុលមើលចង្អុលខ្លួនយើងមើលដែលថាតណាជាយើងហ្នឹងវាអត់មានទេពីរោះញាតិញោមទៅដល់កន្លែងហ្នឹងហើយ ហើយដល់ពេលយើងចូលទៅដល់ហ្នឹងហើយយើងសិក្សាពីបច្ច័យទៀតថាធាតុមួយមួយកើតមកពីបច្ច័យនេះបច្ច័យនេះបច្ច័យនេះរហូតដល់បដិសន្ធិវិញ្ញាណវាមានបច្ច័យរបស់វាអញ្ចឹងអញ្ចឹងអញ្ចឹងអញ្ចឹងដល់អញ្ចឹងទៅវាតេដែលថាព្រះណាអ្នកបង្កើតហ្នឹងវាខ្សួយទៅវាខ្សួយទៅណាអានេះរបៀបដូចយើងយល់ថាពីមុនយើងឃើញអិនតនូយើងថាដូចសត្វមែនទេប៉ុន្តែដល់ពេលយើងយល់ច្បាស់ថាអាហ្នឹងចំណាំងដេញព្រះអាទិត្យជាមួយនឹងទឹកភ្លៀងហើយវាចេញអាកង្វងព្រះអាទិត្យហ្នឹងមក ដល់តែយើងយល់អំពី បច្ច័យរបស់វាច្បាស់អញ្ចឹងទៅនរណាមកកុហកថាឥន្ទនូនឹងវាមានជីវិតចេះចេះចេះឈប់ជឿរមកឈប់ជឿរមកអញ្ចឹងបានកាលណាដែលយល់សច្ចធម៌ណាសាសនាដែលយល់ថាព្រះបកើតនឹងវាខ្សោះបដ ாய் វារត់ជឿអត់កើតពីព្រោះអ្នកនោះចេញពីបញ្ញត្តិអត់រួចចេញពីបញ្ញត្តិអត់រួចទេ ហើយដែល ប្រពុតរួចចាកអំពីអាការជឿផ្ដេសផ្ដាសអញ្ចឹងមកពីព្រះអង្គទម្លុះបញ្ញត្តិហ្នឹងទម្លុះបញ្ញត្តិចេញ ចូលទៅដល់ធាតមក ចូលទៅដល់សច្ចៈធម៌បណ្ដោយដល់ចូលទៅដល់សច្ចៈធម៌វាមានត្រឹមតែធាតវាអត់មានស្អីសោះតែហ្មងណាអានេះគឺជាគោលដៅដែលយើងគោលមកកាន់ពុទ្ធសាសនាហ្នឹងដែលដែលឈ្មោះថាបានឃើញសម្រស់នៃធម៌របស់ព្រះសម្មាសម្ពុទ្ធហើយដល់ពេលហ្នឹងគេមិនហៅថាបុគ្គលងប់ទេគឺបុគ្គលយល់ដឹងយល់ដឹងទោះបីយើងមិនបាច់ថាខ្ញុំកាន់ពុទ្ធសាសនាមិនបាច់ថាទេគឺខ្ញុំយល់ការពិតកលែងការពិតនឹងសំខាន់ណាស់ ណាឧទាហរណ៍ប្រៀបធៀបវិទ្យាសាស្ត្រចោឧទាហរណ៍ថាអឺពីក្មេងអាត្មាសួរញោមប្រុសអាត្មាថាអឺណាសួរថាអឺតើមនុស្សនៅក្នុងមេក្រូហ្នឹងប្រប៉ុនប៉ុន្មានអើមេក្រូទូចឹងឲ្យស្រែកលឺមែនញោមប្រុសគាត់ថាលេថាមែនគាត់ថាអឺ មនុស្សនៅក្នុងនោះសិមនុស្សខ្ទើយពងកដោវាទូចទូចប៉ិនប៉ិនសៃស្បាងហើយជឿជឿថាអូមានមនុស្សមែនមានមនុស្សមែនក្នុងហ្នឹងជឿអញ្ចឹងគូលឺច្រៀងហងហមផងច្រៀងផងភ្លេងផងអីផងដឹងទូចទូចមែនអញ្ចឹងឃើញគូតមេក្រូទូចមួយហើយគឺជឿថាមានមនុស្សមែនហ្នឹងដូចអ្នកដែលប្រាប់ថាវាមាននៅនេះនៅនោះបកើតពីនេះពីណាមកអញ្ចឹងហើយដល់ទៅពេលយើងដឹងថានេះវាសិតតែកើតឡើងដោយសារចរន្តទាំងអស់ ដោយសារចរន្តទាំងអស់បច្ច័យរបស់វា ធ្វើឲ្យលឺចឹងតែហ្មងនឹងវាមានហេតុនេះហេតុនេះនេះបច្ច័យវាតាក់ទួងគ្នាយ៉ាងនេះយ៉ាងនេះឥឡូវទៅឆ្ងល់ថាមានមនុស្សក្នុងហ្នឹងទៀតអត់ទេហើយដល់ទៅពេលយើងយល់ថាវាអត់មានមនុស្សសុទ្ធតែយល់ខុសឬយល់ត្រូវអាហ្នឹងយល់ត្រូវហ៎មិនងប់ទេអាងប់នោះជឿអត់មានហេតុផលអាហ្នឹងបានងប់ជឿហ្នឹងហើយហើយដល់តែចូលទៅដល់សច្ចៈធម៌ឃើញតែធម៌ដែលកើតពីបច្ច័យដោយវិញ្ញាណពីណាអ្នកបង្កើតយើងក៏អត់អ្នកបង្កើតដែរ ហេតុរបស់វាឧទាហរណ៍ថា មានចក្ខុវត្ថុគឺភ្នែកនោះស្អាតទី1ទី2មានរូបមកកាន់កលងចក្ខុទី3មានពន្លឺទី4មានមនសិការៈមើលខ្វះធัวណាមួយអត់ឃើញទេនឹងធัวការបច្ច័យពីបច្ច័យណាអក្លិនដែលយើងអាចធុំក្លិនបាន ទី1គឺចំោះនៅល្អទី2មានខ្យល់បក់ទី3មានក្លិនមកតាមខ្យល់ហ្នឹងហ្នឹងហើយ ហើយមានមនសិការក្នុងការហិតនឹងបច្ច័យរបស់វាអញ្ចឹងកាលណាបច្ច័យនេះវាមិនតាន់ដល់ព្រមអាការធំក្លិនអត់មាន ពីណាអ្នកបង្កើតក្លិនអត់មានទេឃើញទេវាអត់មានទេភ្លើងអញ្ចឹងដែរឧទាហរណ៍អឺដុំដែកពីរអញ្ចឹងនៅពេលដែលវាមិនតាន់ប៉ះគ្នាអត់តាន់ជីងភ្លើងទេប៉ះគ្នាផាំងជីងភ្លើងព្រាកសួរថាវិណាបង្កើតភ្លើងថាមកពីបច្ច័យវាដល់ព្រមគ្នាកើតភ្លើងអញ្ចឹងមកវាមិនមែនវិណាចាំបង្កើតឬក៏វាមិនសងំនៅតាណាចាំកើត ច្បាស់ចឹងទៅមកច្បាស់នឹងចឹងអឺបើញោមយល់ពីចំណុចហ្នឹងហើយទៅជាតិមុខក៏អត់មានផ្លែដែរដូចជាថាអឺឥឡូវធ្លាក់នរកទេវតតទៅកើតជានរកនរកហ្នឹងដោយបញ្ញត្តិបញ្ញត្តិណាបញ្ញត្តិដូចយើងឥឡូវហ្នឹងបញ្ញត្តិហ្នឹងមិនមែនអត់មានទេគឺមានជារូបរាងកើតចឹងតែមកប៉ុន្តែដែលថាมันមាន ខ្លួនมันមានអីហ្នឹងគឺថាខណៈពេលដែលភ្លើងមកដល់ប៉ះកាយ ផតថាពៈកើតឡើងជាផតថាប្រធាតគឺធាតក្តៅនឹងវាមកប៉ះសាច់នឹងក៏កើតកាយវិញ្ញាណទុក្ខសហកតកាយវិញ្ញាណនឹងកើតឡើងទុក្ខវេទនានិយាយដោយបុគ្គលបញ្ញត្តិឋានណាអ្នកទទួលទុក្ខគឺទេវតានឹងឯងនរៈទេវតានឹងឯងចុះនិយាយទៅដល់អនត្តាធោស្អីគឺកាយវិញ្ញាណធាតុឃើញទេកាយវិញ្ញាណធាតុវាកើតឡើងកើតឡើងនឹងបុគ្គលណាបុគ្គលនឹងហើយជាអ្នករងទុក្ខនោះ